មទុំមុនស្រោ រលួងដល់អូនពពួរបងពួរគូថ្មីជួងអូតាវើបងនួមអូនយកកនសែងសូនជុតខ្លោ ពោជ្រៃលូថ្ងៃចាក់លោ យករនសែងសូត្រជុតខ្នងឲ្យស្រីបងស្បត់បំពេញមានទាំងចំណៃរំដើពោជ្រៃលូថ្ងៃចាក់លោ prien